ពីចិត្តធ្លាប់ដើរលេងតោគេចឹងណាដោយថាបុគ្គលនឹងធ្លាប់ដើរផ្លូវនេះទៅចេះចេះចេះចេះដល់ម៉ោងនឹងចង់ដើរដល់ម៉ោងចង់ដើរចង់ដើរតាមផ្លូវនឹងមើលលេងមើលកើតទៅបើមិនបានដើរដូចជាអស់ចិត្តចង់ដើរវាធ្លាប់វាដែលថាធ្លាប់ទៅព្រូកប្រាញ់តោបណាមានអក្រក់ណាស់ចេះតែចង់ទៅណា តម្រាំនឹងដាច់ចិត្តលេងទៅតគេខឹងដល់គេខឹងដូចកើតចិត្តខឹងអញ្ចឹងលេងទៅណាបានខឹងហ្នឹងឯងនាំឲ្យលេងទៅនេះទំលាប់ចិត្តណាអញ្ចឹងបានថាតែយើងទំលាប់វាទេទំលាប់វាថាវាធ្លាប់ហ៎ដល់វាធ្លាប់ទៅហើយឥឡូវនេះដូចយើងធ្លាប់ជួបបរិយាយ៉ាង10ម៉ោងជួងាត់ធ្លាប់ប្រសាទផ្លាតដល់ ម៉ោងទូមកចង់ហូបសាដែលទម្លាប់ទេឥឡូវនេះទម្លាប់ទាំងអស់នោះយើងគ្រាន់តែយល់ថាអោមែនអាហ្នឹងវាស្របយ៉ាងមែន ការវិការឡើងដំបូងដៃមកចិត្តនឹងវាចេះទេចឹងចឹងអស់ការកើតងាដំបូងមកមានចេះអីវាអត់ចេះប៉ុន្តែដោយសារអាស្រ័យអ្នកដាបង្រៀនអាស្រ័យនឹងឃើញគេឃើញឯងហើយធ្វើស្រាប់តាមយូរយូរទៅជាចិត្តនេះធ្លាប់ ឥឡូវនេះយើងបង្វិលការទម្លាប់នោះឲ្យមកធ្លាប់មកធ្លាប់ដងណាស្លាប់ធ្លាប់ណាស់វិញហើយសប្តាហ៍នេះប្រហែលជាមានញៀនខ្លះញៀនធរណាស្រស់ស្ដាប់ធររត់ដល់តែខាងដល់មួយថ្ងៃដូចជាហេងហាងអញ្ចឹងដូចថាល្ងាចអញ្ចឹងលោកគ្រូចំណាំមកសម្ដែងធរ ហើយដល់ល្ងាចនឹងអត់បានឡើងមកដូចជាហេងហានឹងចិត្តថ្ងៃនេះសពទៅវត្តមិនបានទៅវត្តដូចជាហេងហានឹងចិត្តដូចជាបបាក់ចិត្តនេះធ្លាប់ធ្លាប់នេះធ្លាប់ល្អធ្លាប់កុសលធ្លាប់ចិញ្ចាទុកធ្លាប់អញ្ចឹងបានថា តែយើងទម្លាប់ទេដូចយើងអង្គុយខអញ្ចឹងយើងចង់កាច់ទម្លាប់អង្គុយមិនបានផងពេលឡើងអង្គុយបានបន្តិចតាំងលំអស់ត្នេះលំអស់ត្នោះបើយើងចិត្តទៅក្របក្របទៅរហូតដល់កន្លះខែមួយខែនឹងវាធ្លាប់អញ្ចឹងតែបើយើងហាត់ទម្លាប់កុំក្របមកឯងចង់ក្របអញមិនក្របអញចេះតែអង្គុយយ៉ាងដូចអង្គុយយូរយូរចិត្តនេះវាចាំបំពេញករណីកិច្ចបន្ថែម អង្គុយរវងម៉ោង15នាទីអត់មកខែក្រោយបានកន្លះម៉ោងចូលចិត្តកន្លះម៉ោងខែ45នាទីខែ1ម៉ោងយូរយូរអង្គុយ2ម៉ោងក៏បានដែរស្រួលហើយអង្គុយទិញគឺអត់ចង់អង្គុយតែអង្គុយចង់ទៅយូរណាវាកើតចឹងធ្លាប់ដឹងធ្លាប់វាដូចតែមនុស្សយើងធ្លាប់ដោះអាយដើរដោះអាយដល់មែនតើនៅសល់ខោខ្លីដល់អីទុំពាក់ម៉ានវាចិត្តស្អប់ស្អាប់ តែយើងវិនិច្ឆ័យដល់អ្នកជនបទអ្នកកាត់ចំការអ្នកធ្វើស្រែដែលឆ្លប់ដល់ឲ្យតខោផ្ទៃកម្មាក្រហមណាយើងឆ្លងទៅជួបទៅចឹងតែពាក់ទៅដូចចំណិចថាมันដូចជាស្អប់ស្អាប់តបប្រមកអដល់នៅស្រុកនៅក្រុងពេញដល់នៅចិត្តទាំងអស់ចេះទៅទៅរួចណាចិត្តទៅអញ្ចឹងបានដេកលក់ដែរបានចេះដើរល្អ ធ្លាប់ហើយមានដូច្នេះឥឡូវយើងទម្លាប់ជាកម្មផលទម្លាប់កម្មចិត្តមិនសម្រាប់សត្វកម្មចិត្តមិនលួចគេកម្មចិត្តមិនសែកមេធនធមកម្មចិត្តឈប់និយាយកុហកគ្រប់សខាបត10ទម្លាប់នេះម្ដងណែទម្លាប់ចិត្តមកខាងសខាបត10ទម្លាប់ មិនសម្លាប់ទម្លាប់មិនលួចទម្លាប់មិនចិត្តខុសមិនបរិភោគកាមទម្លាប់មិននិយាយកុហកទម្លាប់មិនថប់ស្រាទម្លាប់មិនហូបបាយល្ងាចទម្លាប់មិនគៀងមិនមើលល្បែងគ្រឿងរត់មិនស្ដាប់ចម្រៀងទម្លាប់មិនគិតពាក់ការកំរងគ្រឿងរអោបវាព្រៃមិនសើទម្លាប់មិនដេកលើអរដាក់ពូខុសប្រមាណទម្លាប់មិនកាន់ប្រាក់នេះស្របទម្លាប់ទម្លាប់ រក្សានៅចេតនាក្នុងកុសលកម្ម10ត្រឡប់មិនសម្លាប់ត្រឡប់មិនលួចត្រឡប់មិនទឹកខុសនឹងកាមត្រឡប់មិននិយាយកុហកមិននិយាយញុះញង់មិននិយាយចាក់ដោនមិននិយាយពាក្យអត្តយោត្រឡប់ចិត្តមិនចង់បានរបស់គេត្រឡប់ចិត្តមិនខឹងគេត្រឡប់ចិត្តជាទៅលើកម្មផលគឺត្រឡប់ដល់ពេលយើងធ្លាប់អញ្ចឹងទៅបានជាសិលវាប្រែទៅធ្លាប់សិលតែទម្លាប់ វិស័យលនៈអាតែថាទម្លាប់តើប្រែថាទម្លាប់ធ្លាប់តែឯងដល់វាធ្លាប់អញ្ចឹងទៅយូរយូរទៅទៅជាប្រកដីមុននិយាយស្ដីខ្លាច់ខ្លាច់និយាយខុសអត់ទៀតនិយាយដូចយើងទម្លាប់ផ្ទះមុខអញ្ចឹងណានិយាយបាច់មកដល់បាច់មកដល់បាច់ស្របហើយ តែបើមិនទម្លាប់វិញគាត់លើកដៃដឹងដាក់វិញហើយមកស្អប់ដូច្នេះឥឡូវនឹងយើងគិតនាំគ្នាធ្លាប់ខាងនេះវិញអាធ្លាប់ធ្លាប់ធ្លាប់លេងឈ្លោះគ្នាធ្លាប់លេងទាស់គ្នាម្ដងតែលអ្នកប្រែថាទម្លាប់ យើងចង់ពុតកាយវិការចិត្តយើងឲ្យវាឆ្លត់ទៅតាមមេត្រាសិក្ខាបទ10សិក្ខាបទ8សិក្ខាបទ5កម្មបទ20កម្មបទ80នេះទម្លាប់មកខាងនេះវិញទម្លាប់លះអកុសលចម្រើនតែកុសលកាលណាមកប្រគល់មានចិត្តធ្លាប់ក្នុងសិក្ខាបទ5សិក្ខាបទ8សិក្ខាបទ10ចិត្តនេះមានសិលបរិសុទ្ធហើយទម្លាប់នេះហៅសិលៈសិលៈ ទម្លាប់មានសិលសិលប្រែថាទម្លាប់ទម្លាប់នឹកដង្ហើមចេញចូលដង្ហើមចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងនេះដង្លាប់អង្គុយសមាធិដើរសមាធិដេកសមាធិឈរសមាធិដល់ទៅធ្លាប់ទៅអត់ចង់ជួបមនុស្សទេ អត់ចង់និយាយគ្នាទេធុញនឹងបានការអីតែប្រលប់ឡើងមិនចាំអាគាំងទេចូលមុខហើយតែនៅចូលមុខមានពីរមួយធ្លាប់ដេកមួយធ្លាប់អង្គុយតែចូលមុខធ្លាប់ដេកដេកហើយសប្ថ្ងៃនេះវាបានមុខដេញចូលមុខចាប់នឹងទៅមុខហ่าអត់ប្រលប់ឡើងដេញចូលមុខចង់មិនចង់ក៏ចូលមុខដែរប៉ុន្តែចូលមុខមានពីរចូលមួយចំណេញចូលមួយខាត បើចូលទៅដល់ទាញខ្នើចលេគឺហើយនឹកឯនេះនឹកកណោះហាតចូលមកណែហាតចូលមកមួយចំណេញចូលទៅដល់លើភ្នែនឡើងអង្គុយចម្រើនអនាបានស្ទេដង្ហើមចេញវែកដឹងចូលវែកដឹងបាត់តិចបាត់ច្រើនកុសលធម៌សុំសម្រាប់ណាបងណាខាងក្រោយនេះបងបងខាងក្រោយកណា ណាមុនប្រឹងប្រែងទំនាប់នេះឲ្យវាធ្លាប់ឡើងដល់យើងធ្លាប់ចម្រើននៅដង្ហើមចេញចូលនេះលោកយាយលោកតាបកណាទាំងឡាយសិក្ខាបទ10 5 8 10កុសលកម្មបទ10 40បរិសុទ្ធសិលខាងដើមបរិសុទ្ធដោយសារទម្លាប់នឹកដង្ហើមចេញចូលនេះសិលស្អាតមក បរិសុទ្ធស្អាតហើយដល់ចិត្តយើងវាបត់ធ្នោទម្លាប់ទៅនឹកធေါ်យ៉ាងនេះទៅវាធុញនឹងអធေါ်ធុញនឹងការច្បុកច្បល់ធុញនឹងការឈ្លោះគ្នាធុញនឹងការបតែកគ្នាណែវាវាមកចេះវិញវាវិជ្ជាពីដើមអត់ធុញទេយកចិត្តអាអត់ធុញតែឥឡូវធុញម្ដងហើយពីដើមធុញខាងនេះចូលចិត្តខាងនោះ ឥឡូវចូលចិត្តខាងនេះឃើញខាងនោះម្ដងពីដើមចូលចិត្តអកុសលឃើញកុសលឥឡូវចូលចិត្តកុសលឃើញអកុសលអ្នកឆ្លាស់ចិត្តដែរទម្លាប់នឹងវាប្រែប្រួលអុយចង់បានទម្លាប់ខាងនេះទម្លាប់នេះនាំឲ្យទៅកើតខាងសួរអុយឲ្យតែបានធ្លាប់អញ្ចឹងហើយចុះ ទម្លាប់នេះជាឧបនិស្ស័យមួយឲ្យយើងបានប្រាប់ដឹងធម៌ទៅក្នុងអនាគតចូលចិត្តដាប់ធម៌ចូលចិត្តចំណានធម៌ពេលនោះឯងផ្លៃជាតិនឹងបានត្រាស់ដឹងរត្រធម៌ដែលជាធម៌ចរពោះឯងគឺប្រារហតផលដោយអំណាចនៃទម្លាប់ស្ដាប់ធម៌និងទម្លាប់អង្គុយធម៌នេះទម្លាប់ហ្នឹងវាកាឡើងដាប់បានទេហ៎ធម៌មិនទីជ្រៅទេណា ស្ដាប់ឲ្យងាយណាទាញមកឲ្យងាយស្រួលស្ដាប់ដូច្នេះកុំធុញធុញនឹងជាទម្លាប់ធុញមួយដែលនាំឲ្យធុញទៅអនាគតទម្លាប់កុំធុញវាត្រូវចេះត្រូវធ្វើម្ចាស់ចិត្តឥឡូវចាំអាត្មាខ្ញុំបណ្ណាលើរឿងញាងកលកោតថេមួយប្រគៀនជូនញាងកលក៏ដាក់គាត់នេះ ចាពីក្រហមរកស៊ីធ្វើខ្ញុំវិញទេឈ្មោះគេថាខោគាត់ត្រឹមក្បាលសង្គមលហែកចង់មកឲ្យប៉ុណ្ណាគឺឈ្មោះមហាសភ័យខ្ជួដីខ្ជួដីបានបានមួយឆ្អែតមួយឆ្អែតព្រលឹមឡើងទៅទៅល្ងាចដឹកគូចូលក្រព្រលឹមឡើងទៅល្ងាចដឹកគូចូលក្រទៅខោលហែកក៏គូនឯង ពេញចិត្តពេញចិត្តរស់នៅសប្បាយចិត្តរួចចិត្តទៅស្រួលក្នុងចិត្តចឹងទៅតែដល់ក្រោយមកជួបនឹងសមណៈលោកសម្ដែងទោសរបស់ការនៅក្រហមនឹងអានិសង្ឃនោះក៏កើតគំនិតចង់បួសហើយក៏បួសទៅដល់បួសហើយអចិត្តវាធ្លាប់វាឆ្លប់ទៅជួរដីបលឹមឡើងងាយឡើងដល់គូចូលផ្ទះវាឆ្លប់យកខោ បើធ្លាប់ចេះឯងដល់ធ្លាប់ចឹងវាធុញវាវាធុញវាមិនចាំបំពេញករណីកិច្ចសមណៈធរទេធុញណាអង្គុយឈរទៅវាធុញដើរក៏វាធុញដេកក៏វាធុញអង្គុយក៏វាធុញឈរក៏វាធុញធុញបួធុញនឹងស្ងៀមធុញនឹងស្រវល់នឹងវាធុញវាធ្លាប់ពិបាកធុញដល់ធុញចាំសັດ ប៉ុន្តែអ្នកគាត់ក៏ដាក់មានបញ្ញាមួយជាឧបជាមុខបញ្ញាសម្រាប់កាច់ចំលាប់នេះមុននឹង4ហ្នឹងគាត់មិនទាន់ដែរបងយកអង្គលគាត់ទៅផ្អែកដើមឈើម្ដងហើយយកខោប្រអាខោទៅនេះគុំយកទៅពាក់ហ្នឹងហើយដល់ពេលចិត្តឃើញចិត្តចង់សឹកនេះកាលឡើងគាត់ពិបាកចិត្តគាត់ខំខំទូមាន ព្រៀនបដៅនិយាយជាមួយនឹងចិត្តម្នាក់ឯងដូចកាន់កូនខ្មោចចឹងឲ្យចិត្តវាធុញទ្រាន់ឡើងចិត្តនឹងវានៅតែមិនព្រមចុះសម្រងវាមិនឯកភាពក្នុងការបួសចិត្តថាបញ្ញារកុំសឹកចិត្តថាសឹកកុំធុញធុញទៅមកទៅក្រោយអានេះឲ្យចិត្តជាប់ជុំ ដល់អញ្ចឹងគាត់មកទៅដល់ស្រីឯងទៅគាត់ធ្វើដំណើរទៅកន្លែងនាងគាល់របស់គាត់ទៅដល់គេហៅថារូបរូបារម្មណ៍ទៅបង្ហាញឲ្យឃើញជាក់ស្ដែងឃើញខោមកកណាត់ឃើញខោលហើយទៅទូតហើយមិនឃើញនាងគាល់ទៅដល់គាត់ថាណែនាងគាល់ក៏ដាក់ណែឯងមើលណោះនិយាយមិនស្ដាប់គ្នាទេណែឯងមើលណោះអង្គនេះខោនេះជាប្រដាប់របស់ឯងហើយ ឯងត្រឡប់ទៅវិញលីអានឹងឯងជួនឹងឯងលីអានឹងឯងឯងមានមានមានផ្ទះមានផ្ទះមានកន្លែងណាទៅវិញនឹងលីអានឹងលីអានឹងអាឯងអីក៏វាឆោតម៉ែវាលងមេស្ដេស្ដាស់ហ្មងហើយគេនាំទៅអស់សុខអស់ចាំមើលមិនក៏មិនព្រមទៅអបោះកោសក់លិះស្បង់តពោស្រួលមិនពិបាកស្វែងរកខណ្ឌចង្ហាន់មិនបានគួយធនក្រមមនុស្សមិនក៏មិនចង់ចង់ឲ្យទៅធ្វើគេជាគេចេះ ដល់គាត់ថានឹងយូរយូរយូរយើចិត្តវាព្រមមែនណាមែនទៅលៀបនឹងឯងព្យួរនឹងឯងអត់អេស៊ីអើបើចឹងកុំទៅអីគឺក្រមហួសហើយចុះក្រមហួសទៅបកទៅអង្គុយខំឡោះដល់ទៅអង្គុយយូរយូរតាំងអាចិតធ្លាប់នឹងវាមកទៀតហើយ គាត់ទៅកន្លែងអង្គលនឹងវិញទៅដល់ស្ដីឲ្យទួមានពេលមកដៅចោលប្រាប់អង្គលនឹងខោនឹងយូរយូរចិត្តនឹងវាស្ងប់ចិត្តនឹងក៏ប្របពោះហ្នឹងចឹងដល់អង្គុយខវិញទៅអង្គុយខទៅទៀតហើយដល់ចឹងវាខុសសំសួរសួរថាណែអវសោឯងវាម៉េចបានចិត្តតែចេញចូលនឹងព្រៃនឹងវាបញ្ឈប់សោះខ្ញុំទៅកន្លែងអាចារ្យខ្ញុំអាចារ្យខ្ញុំនៅនោះអត់ កន្លែងហ្នឹងកន្លែងទូមានចិត្តខ្ញុំខ្ញុំមានចិត្តចង់មកសឹកចិត្តចង់មកថយក្រោយចាចិត្តនឹងវាព្រឺលអោចាំអអខំបងទូមានណាដល់ថ្ងៃក្រោយទៅវាធ្លាប់ចិត្តនឹងវាលែងទៅហើយដែលសារចិត្តនោះវាបានអាហារថ្មីនេះអាហារថ្មីរបស់វាតាមកជាបៃតេបសទ្ធិសុខៈសមាធិចិត្តនោះ ខំប្រឹងចម្រើននឹងកើតសេចក្តីស្រីអត់ទុនព្រឺរូងព្រឺស្បែកព្រឺសាច់ឬឆ្អឹងខ្នងឬខ្លួនត្រជាក់ខ្លួនស្រាលខ្លួននេះកើតកើតហាត់ថ្មីមករបស់ដែលមិនដែលជួបសបាយមកទៅលាយទៅចិត្តស្រេកអង្គុយលេងប្រមាចិត្តស្ងប់ឈឹងពិចារណាសង្ខារធម៌អស់ឃើញសត្វទោសទាំងអស់ក៏លះបង់នៅសេចក្តីប្រកាន់ក្នុងខណ្ឌបញ្ញកៈបានសញ្ញារហត្តផលទៅ ហើយក៏នៅនឹងជាប្រកដីទៅលែងទៅកាន់អ្នកអង្កលនោះទៀតហើយនេះវាឆ្លប់មកនេះវិញហើយបានវិខោសង់សួរថានេះអវសោចុះឯងឥឡូវមិនក៏មិនដែលស្អើតអាចារ្យឯងមិនក៏មិនទៅកន្លែងអាចារ្យឯងខ្ញុំវាដើមវាត្រូវការអាចារ្យខ្ញុំតែចិត្តខ្ញុំសពថ្ងៃនេះលែងត្រូវការអាចារ្យនោះទៀតហើយវិខោសង់ថាលោកនេះពួរអត់គុណពិសេសទទួលព្រះបានព្រះកណ្ដាញធម្មនេះវិខោទាំងឡាយ និងអ្នកបតោកូនរដ្ឋាភិបាលនេះការពិដើមចិត្តនៅបឋមជនក៏ធ្លាប់ម្ល៉េះហើយនៅនឹកនេះនឹកនោះបានជាទៅទូមានខ្លួននឹងញាំគាត់នឹងខោកតាមពីគុំនឹងតែឥឡូវនេះកូនថាគុតបានទូមានចិត្តល្អហើយគ្រប់គ្រងចិត្តល្អហើយបានផ្ដាច់ចោលហើយនៅសេចក្តីប្រខណ្ឌសំខាន់បញ្ញាកាដែលជាហេតុជាបច្ច័យជាពូជពងនៃសង្សារវដ្តនេះ ឥឡូវនេះបានសម្រេចអរហត្តផលពុរថាពុទ្ធអស់អាសវៈហើយដូច្នេះអ្នកទាំងឡាយមានពិខុសទាំងឡាយអ្នកទាំងឡាយត្រូវទូមានចិត្តអប់រំចិត្តឲ្យដូចជាអ្នកកលប្រដាក់ណាណាណាទេណាអឺឲ្យដូចជាអ្នកកលប្រដាក់នេះអ្នកកលប្រខែតវាចេះឯងធ្វើអីក៏វាមិនស្រួលដែរ វាមិនមែនសមាធិមិនដល់ប្រឹកបានប្រឹកបានដោយចិត្តយើងចង់ឲ្យមិនចង់អត់ទៅផ្ទះឯណាមិនងាយងាយស្រួលស្រួលពេកបើទៅស្រួលពេកចឹងទៅនៅពៀនអស់ទៅហើយគ្មាននៅកើតតថ្ងៃទេចឹងមកវាពិបាកចឹងទៅដែរព្រោះចិត្តនេះវាមិនមែនស្រួលទូមានទេបានជាព្រះសម្ដែងថាផន្តណੰចបលੰចតាំងរខੰទុនវិរយ៉ាងជុំក្រោទេមេធាវីណា ឧសការោវតេកនៈលោកថាអ្នកប្រាជ្ញគ្រប់អ្នកប្រាជ្ញផ្លូវទូមានចិត្តទេចិត្តនេះជាធម្មជាភ្លេងខ្លងកំដៅញាប់ញាប់ពិបាកទូមានបាប់គឹងក្រន់ឲ្យដូចជាជាងពុតព្រួចឲ្យដូចជាជាងពុតព្រួចជាងពុតព្រួចយ៉ាងម៉េចលោកយាយលោកតាបកណាឈើមកដុំបតន្តទៅផ្លូវហើយយកមកពុត ឲ្យទៅជាពួនតូចមួយហើយបាញ់រោងបានណាជាងពុតព្រួយមកដល់សក់សបសក់សបហើយយកទៅពុតកុកខុសពុតហើយយកទៅដាក់លើចក្រានចក្រានលៀបពេញពេញហើយដាក់កដៅភ្លើងឲ្យពុតឲ្យតទៅត្រង់ដូចគ្នាមិនមែនបានងាយទេហើយតតម្ងមើលទៅដាក់ទៅវត្តបាច់មក អញ្ចឹងចិត្តយើងអង្គុយចិត្តនឹងចេះឯងទម្លាប់គាត់គេហៅផន្តមាំងរំជើបរំជួលផ្លេងផ្លុំស្គាល់ចិត្តផ្លេងផ្លុំណែណាស្គាល់ចិត្តផ្លេងផ្លុំណែចិត្តនេះផ្លេងផ្លុំណាមកយប់មកយប់នឹងចេះសណ្ដែតទៅនេះសណ្ដែតទៅនោះដូចជាបាល់សណ្ដែតទឹកអញ្ចឹងផ្លេងផ្លុំផ្លេងផ្លុំផ្លេងផ្លុំចាក់ទៅឲ្យសាប់ចិត្តនឹងសាប់ណា នឹកកូនតិចនឹកចៅតិចនឹកផ្ទះតិចនឹកគូនឹកបីនឹកមាននឹកបាននឹកខ្លួនផ្លេងផ្លង់ចោះយូយូអីអញឲ្យអីគូកំសត់អ្វីម្លេះរួយហំប្រឹងធ្វើផ្ទះដល់ទៅពី3ជាន់នៅមកដេកអីចេះណាវាកើតចិត្តអញ្ចឹងវាផ្លេងផ្លង់យូយូទៅ ឡានក៏មានលុយក៏មានផ្ទះថ្មក៏មានអត់ដីលើកទៀនគ្នាច្រើនដូចជាកំសត់ពេកហើយអីចំហើយវៃគិតចង់ទៅផ្ទះឲ្យចេះវាផ្លេងខ្លងយ៉ាងណាគិតណែតទៅហើយតែម្នាក់ឯងអង្គុយស្ងៀមមែនបើស្ងៀមនោះស្ងៀមផ្លេងខ្លងអញ្ចឹងបានឃើញអង្គុយស្ងៀមហ្នឹងវាខុសគ្នា មួយស្ងៀមនៅមិនហើមចេញចូលមួយស្ងៀមផ្សេងផ្សងយើងមើលទៅមុខគាត់នឹងអង្គុយយើងស្មឿកយើងស្មឿកនឹងផ្សេងផ្សងហើយធ្វើសមាធិហ្នឹងចាក់បលាំងញាប់ញ័រខ្វះអីតិចញួយតែក្រណាឆាប់ខំតោកបាក់ផ្លែផ្លាញខំខ្លោតឃើញល្អស្រឡាញ់ផ្លែ ឆាប់ណាស់ចិត្តនេះនឹងប្របីនេះក៏សំណរគាត់ដែរនឹងចិត្តដែលធម្មតាមិនទុំយើងគឺចឹងមកទរៈខាងពិបាករសាពិបាកណាមិនងាយរសាទេអញ្ចឹងដែរបានតិចមកទៀតមកដល់ពីចិត្តឈប់មកដល់មកទៀតនឹកចុះនឹកឡើងនិយាយយូរមួលទៅជាខ្លួនឯងឯងបកែនឹកហ៎ មួទៅជាឈឺទៅជានោះមានឈឺចិត្តអីចិត្តវាទៅឈឺក្នុងទៅជាប្រមារសាឯងថាឲ្យឈប់នឹកវានៅតែនឹកឈប់ខឹងវានៅតែខឹងពិបាកពេញស្គាល់ស្ដីឲ្យមិនចេះរៀងទេតែរៀងទេណាតែរៀងទេអត់ចេះរៀងតតសោះហើយអត់ចេះរៀងទេមកគេមិនឲ្យទៅណាគេវាយគេថោកហ្នឹងហើយនៅតែទៅដដែលហ្នឹង ដឹងស្ទាស់ស្ដីឲ្យងងមកថាផ្លិចថាទៅកើនឯងឈប់នឹកឯងអក្រក់ណាស់វិចេះវិចោះឈប់តែថាទៅដដែលនេះរឿងចិត្តអញ្ចឹងដូច្នេះហើយបានជាព្រះសម្ដែងថាវិធីទូមានចិត្តនេះគ្មានវិធីតាំងចិត្តទេគឺវិធីគៀបចិត្តណាគៀបចិត្តមិនតាំងចិត្តទេគៀបចិត្តតាំងចិត្តអត់បានទេចិត្តមិនតាំងទេតាំងថាឈប់ធ្វើគឺគ្រាន់តែថាឈប់មកផ្ទះវាទៅធ្វើវិញទេ ឈប់នឹកវាទៅនឹកវិញទេក៏តែយកចិត្តនេះទៅសោកក្នុងគ្នេះគ្នេះគឺសមថវិបស្សនាកម្មដ្ឋានគ្នេះក្នុងទីនេះគឺដង្ហើមចេញនិងដង្ហើមចូលនេះចូលដឹងចេញដឹងនឹងគ្នេះហើយនេះហើយយកទៅចងនឹងគ្នេះដោយខ្សែគឺសតិរលឹកណាមចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងចេញវែងដឹងចូលវែងដឹងអានឹងចឹងបានមកនៅ ដល់យូរយូរទៅចិត្តនេះដល់យើងចម្រើនយូរយូរយូរទៅកាន់តែមូលតិចម្ដងតិចម្ដងតិចម្ដងអត់អស់សង្ឃឹមទេលោកយាយលោកតាតកណាសុខភាពកុំឲ្យអស់សង្ឃឹមណាព្រោះអំពើដែលយើងធ្វើនេះជាអំពើមានផលគេហៅសម្មាបដិបត្តិឬក៏សម្មាកម្មនេះជាអំពើត្រូវ អំពើនេះមានផលហ៎បើនិយាយអំពីបាចត្រីវិញបឹងនឹងមានត្រីហ៎លើប្រៀបមិនមែនឲ្យទៅបាចបឹងនេះណាប្រៀបទេខំតឹងបាចនឹងមានត្រីខាងនឹងហ៎ស្រែនេះខំប្រឹងស្ទុំទៅមានជីវជាតិมันអត់ប្រយោជន៍ទេមិនក៏បាននៅខាងដែរនេះអំពើដែលយើងធ្វើនេះគឺជាអំពើមានផល ផលយ៉ាងម៉េចទៅព្រះអង្គដល់យើងចម្រើនយូរយូរមានផលមួយគឺបាមកជាសេចក្តីត្រេកអរគុណនឹងបាមកជាសបាយហ្មងយើងឆ្លាស់ក្នុងខ្លួនគេដាំស្មុកស្មាញញ៉ាំញ៉ៃច្រើនដល់ពេលយូរយូរឆ្លាស់ក្នុងខ្លួនរៀនសបាយបាមកជា ឡើងចម្រើនយូរយូរទៅកើតបេតេទាំង5កតកាបេតេខនិកាបេតេអកអកនិកាបេតេអបេងគាបេតេករណបេតេបេតេប្រែថាសេចក្តីរីករាយសេចក្តីឆ្អែតឬក៏សប្បាយចិត្តផឹកបេតេខតកានបានន័យថារីករាយតិចខនិកានឹងបានន័យថារីករាយមួយរំពេចអកនិកានឹងរីករាយមួយស្មោះ អបៃគារីករាយយ៉ាងសម្បើមណែកាយផរមាបៃតេរីករាយទលាយតែជួបទេហ៎ជួបទេតែជួបទេមិនយើងជួបអត់ឬរោមឬស្បែកឬឆ្អឹងខ្នងឬព្រួចណែកាយវិជ្ជកាយរីកកាយស្រួលកាយ សបាយកាយសបាយចិត្តវាមកនេះចំនួនផលនេះបានផលដល់បានពេទេហើយពេទេនឹងចាក់ខ្លាទៅហើយមានកចាក់ខ្លាហើយក៏ជាបច្ច័យឲ្យបសុទ្ធិកាយបសុទ្ធិចិត្តបសុទ្ធិកាយបសុទ្ធិកាយស្ងប់លែងចាប់ចាប់លែងច្បាស់ស្រួលហ្មងគឺនឹងសល់គឺបានយូរល្អណាស់ ស្រួលស្រួលស្ងប់ចិត្តលែងខំបែបដងផ្លេងខ្លងញាប់ញ័ររំពើករំពើចិត្តនឹងនឹងចិត្តស្ងប់លែងតែពីតែពីហើយចិត្តទាំងមូលនឹងដង្ហើមចេញចូលបាទបានចិត្តបសុទ្ធិបានសុខកាយិកសុខសេតសិកសុខស្រួលកាយស្រួលចិត្តគឺអេស្រួលអីម្លេះទេណាគឺនឹងស្រួលណា មិនមែនតែប៉ុណ្ណេះទេថែមទាំងយកមកនិយាយប្រាប់គ្នាឃើញទីដល់ចេញមកធំមកនិយាយឲ្យអស់ចានក្នុងពេញមិញនឹងស្រួលដល់ហើយកៅស្រួលណាចង់ដាក់ទេណាសប្បាយអង្គុយនឹងអញឹមដល់ធរនឹងកើតរាងកាយរបស់លោកយាយលោកតាឡើងលឿងខៀវ នឹកយើងថ្លាស្អាតស្រស់បំប្រងដូចជាទេវធីតាចុះពីខាងសួគ៌វាតាតាដូចជាទេវបុត្រទឹមចេញអំពីប្រាសាទមាសប្រាសាទប្រាក់អញ្ចឹងព្រួយព្រោះសំផោះនេះសេចក្តីស្អាតអមវាកើតមកពីចិត្តខ្លា ហើយនរណាធ្វើនោះកម្លែកម្លើជូរនឹងទៅល្អទេរូបអត់ដល់ទៅហត់ខកការឡើងហើយកើតសមាធិសមាធិគាត់ទៅច្រើនខុសគ្នាហើយបង្ហាញឲ្យឃើញជាគួរយ៉ាងចោះអ្នកដែលកើតសមាធិមកគលឹងតែស្ទះបានយូរឯងខុចអញចាប់នៅទីកន្លែងនេះអើយ អញអញអីឈើចេញទៅវត្តវិញហើយហើយចិត្តនឹងងាកមកនេះហើយទម្លាប់ចិត្តនេះអញ្ចឹងបានថារឿងចិត្តនេះនិយាយបានតែធ្លាប់ខាងសមាធិហើយព្រមឲ្យទៅផ្ទះក៏មិនទៅដែរណែកូននឹងមកយកទៅអញចេះទៅនៅទេនាំនៅទៅយកឲ្យយកទៅអញប៉ណ្ណេះបានហើយមិនចង់ទៅនៅទេ ទះវិឡាបណ្ណានៃមិនចេះនៅសត្វតែសិនតែជាសត្វតែសឡុងសត្វតែពុកមិននៅខ្ទមវិញដែលបានដោយស្លឹកហើយយ៉ាទេកចាស់ចេះលេងចាក់ស្រួលណែវាទៅអញ្ចឹងនឹងគេហៅទម្លាប់ចិត្តនឹងស្នប់មកខ្លះដឹកគោលណាដែលបានតាមមកជាបានបៃតេ បានបសុទ្ធិបានសុខៈបានសមាធិផលទាំង5យ៉ាងនេះហើយបើមិនទាន់ដល់វិបស្សនាទេអស់អាយុសង្ហាទៅត្រូវទេវតា6ជាន់ដណ្ដើមគ្នា10ជាន់នេះគេដណ្ដើមគ្នាណាដូចយើងមកជិះពីកប៉ាល់ដូចយើងយកចេកទៅលួចតាមកប៉ាល់ហើយហើយពួកកម្មករវានាំនារត់ដល់សំស័យសំលឹង គឺគាត់នៅព្រៀបប៉ិនមិនមែនអញ្ចឹងទេគេផ្ដាប្រងួយជន់រំគ្នាបរោះនៅធម្មតាបោះសក់ទៅមកវិធានសួរឲ្យចុះមិនដល់អញ្ជើញលោកយាយធ្វើដំណើរទៅខោស្រុកគេនោះនេះរឿងកុសលធម៌ចាំទៅខាងសួរទេអើចង់ណាចង់ទៅខាងសួរទេតាលោកយាយចង់ខាងសួរទេ មិនថាចង់គឺជឿទៅអីយ៉ាទៅតាមណាទៅខាងសួរទៅតាមអប់រំចិត្តនេះនេះអំប្រឹងអប់រំចិត្តអំប្រឹងចម្រើនអូយធ្វើនេះមានជនណាឲ្យលោកយាយលោកតាបកណាទេគឺខ្លួនឯងជាអ្នកសាងសង់ខ្លួនឯងជាអ្នកស្វែងរក